xui giờ mới ta dân cô chung vui kia có ọt kia chẳng nào bằng mình đó chứ này bọn này xui sập sập lắm coi tôi biết nó giờ đi mới dưới Trời ơi, không? Bông vẹn mắt Vẹn giang nu du ra hát cười មើល Tony One ឡើងអស់នៅ Tony នៅតំណាងពីឡានបាយគ្នាយកទៅដល់នោះគឺដាក់គេអត់មានដាក់បញ្ចុះហ្នឹងនិយាយមិនថាផ្លូវនេះទៅឆ្ងាយជាង លោនៅមុខនឹងអត់មានអាណាមួយទៅចាក់ក្បែរហ្នឹងសោះទៅថតក្បែរហ្នឹងសោះថតតាអង្គុយយើងមានថតអ្នកពូពុកចាក់ពូពុកចាក់ណាអត់ថតតាអង្គុយហ្នឹងបានទេអង្គុយហ្នឹងបានហើយក៏ឆ្ងល់អត់ងើបអត់ងើបសេកដាហ្នឹង ចាក់អីនឹងឈុចដែរពូសាច់អីវាស្វិតឈឺទេបងមានការអីប្រាប់ប្រាប់គេមានអាការៈដូចថាស្រួយដៃរួយអីចឹងប្រាប់ខ្ញុំផងទៅលឿនតន់គូតវាទេទៅតែយើងបង្ហោះលឿនវានៅរបងបងមើលណាខ្ញុំដាក់ខ្សែក្រវ៉ាត់ផង ទៅនាំទៅស្អីណាអួតអាងរឿងស្ទះស្ទះណាមានអានេះមានរូបអីអាចអីថ្ងៃចង់មកឥឡូវចាំចុចនីលការចេញកន្លែងដល់អ្នកលឿននឹងចុចនីលការពឹបមើលយើងមកកណ្ដឹងមើលអាណាលឿនជាងចានេះឃើញសមីនៅក្រោយខ្នងហ្នឹងឯងមើល ឥឡូវទៅដល់ស្ពានស្ពានយូលហ្នឹងគេហៅស្ពានយូលអាស្ពានដែលមានខ្សែខ្សែច្រើនហ្នឹងថតនាំទៅថតទេអត់ទៀតអាចានេះឃើញទេអត់ណានៅកន្លែងក្រួយហ្នឹងមើលមើលអាសូវីមិនអូនេះនៅមុខនេះហ្នឹងណាជាសារ៉ូនៅក្រួយទៀតទៀតដាក់កណ្ដឹងថតអត់កើតទេឃើញចង្កាងនៅហ្នឹងមិនគាត់ទេ រីវាទៅតាមនឹងដែរហ្នឹងហើយទៅតាមនឹងដែរថាខ្លាចវិញយើងទៅតាមនឹងដែរទៅមានរឿងអីវិញទេអាស្ពានដែលមានខ្សែយោលហ្នឹងគេហៅស្ពានដាក់លឿងហ្នឹងឯងអូស្ពានទៅខ្មែរយើងមានតែមួយហ្នឹងទេផ្លៃ or taught សាសល់ច្រើនហ្នឹងហើយឃើញអីគេនោះអាអីគេនោះនេះស្រួយស្រួយទេបងឃើញអីមើលមើលឃើញអីមកពាក់បន្តាទៅនេះបន្តាយើងខ្មៅនេះនេះអានេះទៅហូឡូមកអត់ហើយជូតទៅពាក់អាហ្នឹងហើយវានេះភ្នែកអបឯងចាក់ទៅស្រួលខ្លួនច្រើនទៅអូចេញដើរព្រឹលលោកហ្នឹងហើយអត់ទេដល់បន្ថយគីឡូតិចទៅ ខ្ញុំឥឡូវខ្ញុំព្រៀងអត់សូវញ៉ាំម៉ាទេខ្ញុំញ៉ាំតែពេម៉ាចាឥឡូវអឺចាអត់នេះអើប្រាប់អត់ទៅបាត់ទៅឈរនៅហីអឺអើយទូគាត់តែបែរលុបលៀបលៀបជឺវិញទៅវិញចឹងណាផងយ៉ារីមប្រាប់យ៉ារីមមើយ៉ារីមមិញពេលគេចាក់យ៉ារីមពេលគេចាក់បញ្ចូលអត់ថតទេ 3ថ្ងៃពួកឯងចាក់ទៅតមឯខ្លះតមស្ទីកចឹងអឺនេះឲ្យបានតមទៅកាហ្វេទេនឹងមកជីស្ទីកមកពីណានេះបងមកញ៉ាំមិនដឹងណាតមទៅកាហ្វេអដែលសារកាហ្វេហ្នឹងកាហ្វេពេលញ៉ាំទៅមិនមិនយើងភ្ញាក់មិនយើងលេងមួយគេហ្នឹងឯងអាហ្នឹងវាវាលាយស្អីជាតិស្អីក្នុងយើងហ្នឹងចឹងមិនចាក់ថ្នាំទៅញ៉ាំកាហ្វេដូចដូចយកបានចាក់ដដែលចឹងលីយូលីយូវាទៅចាក់ព្រមវាវាទៅផឹកគយកាហ្វេព្រមមកហើយទៅតែពេលហើយទៅម៉ាក់នាំវាចាក់ម្ដងទៀត ឥឡូវទឹកទឹកចិត្តខ្លួនអាចារ្យនេះកាន់តែតិចទៀតឲ្យបាយញ៉ាំញ៉ាំទឹកញ៉ាំញ៉ាំមកទឹក2ថ្ងៃញ៉ាំទឹកឲ្យច្រើនហើយគេហើយហើយគេអត់ឲ្យមួយទឹកទេហ្នឹងហើយតែកន្លែងហ្នឹងក៏វៃត្រូវទឹកមានតែតំស្ទីងតំកំប៉ុងណាតំកាហ្វេហ្នឹងមួយដែរកាហ្វេហើយគ្រឿងសមុទ្រគ្រឿងសមុទ្រទៀតគ្រឿងសមុទ្រទៀតតែយើងខ្លាចការមកពេជ្រអត់ដំបងដំបងគេចេះតំច្រើនឯងសារខ្លាចព្រោះគេតឹមធ្វើ ឥឡូវច្រើនឥឡូវគេឡើងផ្សព្វផ្សាយពេញនឹងអាចារ្យសុននេះបោះនេះបោះអាមេរិកកាំងសុតស្អាតហ្មងហ្នឹងហើយឈ្មោះវានឹងយូរហើយការរ៉ាអីនេះហ្នឹងរួយដៃរួយអីចឹងប្រាប់ហ្នឹងហើយកន្លែងហ្នឹងអត់ឲ្យធ្វើអីទៀតទេធ្វើអីអត់ឲ្យខ្ញុំលេងកុំព្យូទ័រទេខ្ញុំចង់និយាយឲ្យយើងអាលយើងបិទចេះណា គេចាក់ឲ្យល្អចងល់ហើយផុតរឿងសង្ស័យរបស់ខ្ញុំហើយចាំមិនថាពេលដែលយើងចាក់ហើយយើងថែអាចំណីដំណុកហ្នឹងដើម្បីឲ្យថ្នាំហ្នឹងមានប្រសិទ្ធភាពចឹងណាបងណាកុំយើងទៅញ៉ាំកាហ្វេអីវាសាប្រហែលថ្ងៃវាបានបដោះហើយអានេះការពារហ្នឹងមកពីពេជ្រហ្នឹងឯការនឹងទុកនៅក្នុងកវៅក្នុងមើលពេជ្រចូលពូពេទ្រ ត់អីផ្សេងផ្សេងចឹងណាតែលើនឹងស្ងួតសិនណាចនសិនមែនអីហ៎ G O H N S O N Johnson ឃើញទេហើយដាក់នៅសម្រោ តែបងនិយាយថាផ្លូវទៅអ្នកលឿងអ្នកលឿងវិញហ្នឹងខ្ញុំស្មានថាថយទៅក្រោយហើយបត់កន្លែងណាមួយខ្ញុំសួរចឹងហ៎បងស្មានតែបត់ទៅយើងអត់ដឹងដែរយើងរកកន្លែងបត់អត់ឃើញចឹងអាបត់ចូលទៅហ្នឹងណាឥឡូវមានណាយារីថាទៅមុខទៅមុខតិចទៅបានឃើញមានតោងហ្នឹងហ្នឹង ទៅបើឯងញ៉ាំអីបន្តិចអីមិនបងអរចាំទៅដល់នេះហ្មងថ្ងៃបាយហេវហេវហេវហើយបើទៅចាំនេះទៅញ៉ាំសាច់ជ្រូកហ្នឹងឲ្យបាយតិចអរតាមមនុស្សឲ្យមនុស្សខ្លះចាក់ទៅហេវហេវច្រើនដូចខ្ញុំចឹងចាក់ចាក់ចាក់ពេលញ៉ាំយូរញ៉ាំយូរតែប៉ុន្តែបើអ្នកខ្លះចាក់ឲ្យគេទីដងពេញបងល្អទិញយកទុកញ៉ាំហ្នឹងពីយូរចាក់ចាក់ចាក់ឲ្យផឹកកាហ្វេទៅចាក់ម្ដងទៀតដេកស្ប៉ាបណ្ដោយ ពេលផឹកកាហ្វេគីដល់ពេលថ្ងៃទៅដល់ថ្ងៃស្អែកថ្ងៃថ្មីហ្នឹងឲ្យវាទៅងើហើយឥឡូវវិញបើខ្ញុំសួរខ្ញុំរឿងខ្ញុំទៅធ្វើតេស្តនេះវិញទៅបាននិយាយ1000ចំគឺនឹងគេតម្រូវឲ្យទៅគេថាចឹងធ្វើតេស្តគេធ្វើតេស្តរឿងកូវីដហ្នឹងហ៎ធ្វើតេស្តរឿងកូវីដហ្នឹងយើងអ្នកលក់ដូរគេតម្រូវឲ្យទៅទាំងអស់គ្នាស្អែកហ្នឹងណាហើយហើយទៅសួរព្រឹកមិញរឿងប៉ា6ប៉ា9ហ្នឹងអឺនេះដល់ផ្លូវនេះឯងទៅ ចឹងណាវិញឯងទួយមួយសោះអើយចាក់ចាក់នេះហើយកូវីដនឹងហើយឲ្យធ្វើតេស្តទៀតអត់ទេខ្ញុំតាខ្ញុំខ្ញុំខ្ញុំអ្នកលក់ដូរនឹងគេឲ្យទៅអញ្ចឹងខ្ញុំសួរឯងថាយើងគួរទៅអត់អីឯងអារឿងទៅអញ្ចឹងអាស័យឋានឯងវាមិនសូវស្គាល់ទៀតអញ្ចឹងណាបើខ្ញុំចង់សួរបងឯងហ្នឹងណាព្រិចព្រិចចោលសិនមើល យើងលេងធ្វើម៉េចឲ្យយើងស្អែកបើយើងទៅយើងថាយើងរកអត់ឃើញយើងក៏មិនឡប់មកវិញព្រោះអីគេគេធ្វើតេស្តហ្នឹងគឺតែមួយថ្ងៃឯងគេធ្វើតេស្តហ្នឹងតែមួយថ្ងៃទេហើយស្អែកឡើងគេលើកទៅធ្វើតេស្តនៅកន្លែងតំបន់ណាមួយផ្សេងទៀតអញ្ចឹងហ៎បងហ្នឹងហើយថ្ងៃអូនឯងមកជួបបាយធ្វើមិនទៅឯងគេមិននេះទី1ចេះខ្ញុំមិនខ្លាចចេញលទ្ធផលបើទេបារម្ភរឿងអាគេដាក់ទៅចំច្រមុះហ្នឹងណាគេត្បាល់រហូតដល់ក្នុងហ្នឹងហើយខ្ញុំ ចង់ខ្លាចកន្លែងហ្នឹងហើយមួយទៀតអើយខ្ញុំគិតថាអ្នកអ្នកអឺអ្នកធ្វើតេស្តហ្នឹងច្រើនសឹងអីហ្នឹងមួយថ្ងៃធ្វើមិនទាន់ឥឡូវមានរោមនិយាយថាមិនថាយើងទៅដែរតែរោអត់ឃើញក៏មិនពេលពុកមិញខ្ញុំចូលសួរគាត់ថាអើយអាហ្នឹងគេតម្រូវឲ្យទៅហើយបើយើងអត់ទៅខ្លាចតែគេអត់ឲ្យយើងលក់ដូរអីអីណាចេះទៀតណាយើងលក់ដូរយើងការពារព្រោះយើងប្រយ័ត្នប្រយែងខ្លួនឯងដែរយើងមិន បដាយបដោយណាឯងគិតចេះមានដូចការងាររត់10នាក់ទៅចង់ដល់10ណាមិនចាំមើលឃ្លានហើយនេះយើងមានតែបាយហើយសាច់ជ្រូកក្រោយហ្នឹងបាយជ្រាយល្អបាយ ក្រោយមានទៀតកូនថាទ្របឬមួយក៏អីនេះមិនភ្លេចបាត់ទៀតឆាតាហ៊ូឆាតាហ៊ូឯមុនឆាឆាដេសាដាក់សណ្ដែកម្ដងបន្តិច មនីផ្លេចអីបើអាប៉ាជីងឡុងនៅមុខហ្នឹងបាននឹកឃើញផងហ្នឹងឃើញអីអាឡៃដែលកាន់តែទូរស័ព្ទថតអាការនេះវិញហ្នឹងអត់បាននឹកឃើញទេណាចឹងណាចុះណាអាទូចនឹងវិញអាទូចនឹងបើកមើលបានទេបងចុះនេះទូចណាអាទូចនេះបើកមើលឲ្យអង្គុយនឹងបានអត់មានថតទេផងអាចុះនេះចុះបងឯងកូនឯងថតអីឲ្យប៉ាអង្គុយកៅអីថតឲ្យមួយណា អាថោកទេអាទូរៀនមានថោកទេទេតែក្នុងការនេះគេបញ្ជាក់ណាថាបើឯងចាក់នៅណានៅណាមានណាបងណាចាក់នៅហ្នឹងទៅចាចាក់នៅសាលាអីថតប៉ាកាន់អាការហ្នឹងទៅក៏បានដែរបើខ្ញុំបែរគេបញ្ចូលខ្លួនអីថតប៉ាគួយនៅកៅអីណាចាពួកកាតហ្នឹងគេបានការហ្នឹងហើយបើគេចាក់ឲ្យយើងតែទៅឲ្យចោលនេះថតទៅហើយ គាត់ថាយើងអរេបានកញ្ចាក់ឲ្យប៉ុណ្ណឹងអអខ្លាំងចាប់អកូនទៅចង់ទៀតតែជ័យប្រោវានេះព្រោះនៅនឹងនេះផងទិញទិញទិញមួយសាត់ពីរសាត់ទៅទុកញ៉ាំយើងអត់មានញ៉ាំហ្មងអូចាំតែទិញនៅគៀនស្វាយហ្មងអត់ទេអត់ទេទិញនៅពួកអីនេះតាមគៀនស្វាយថ្លៃអត់មានថ្លៃវាថាគាត់ថានេះមានឱកាសទិញនេះទិញនេះទិញនេះអត់មានញ៉ាំចេញបដើបដើមក Come on. យកមកសិតយកមកសិតយកមកសិតមកមុខមកមានអាមួយណាត្រូវចូលខ្ញុំតែយកតិចខ្ញុំឲ្យយកតែមួយទីទេហើយយកលុយឲ្យសិតឲ្យឲ្យកាយកមកសិតមកមុខអញមកទិញសម្រាប់ទិញពីរតែស្រអត់តផ្អែមទាំងពីរអត់តទុំមកពីពណ៌ពីពណ៌បៃតង អាហ្នឹងពណ៌ចឹងតើកូនចន់នេះងើបទៅយកទៅងំយកដល់យកចេមកស្និតអាខ្លះពណ៌លឿងខ្លះពណ៌បៃតងចេកចេកប៉ះហើបញ្ញាមិនសមន់សិនអីក៏ដងឆែកដល់ណាខ្ញុំចេកចឹងមិនចូលមិននេះទឹកទឹកមិនជួយពោថាមកពីណាវិញខ្ញុំថាមកពីចាក់បាក់សាំងឥឡូវទៅផ្ទះវិញមិនដងនេះចាប៉ាជួយ អើឈប់ឈប់តិចទេ ត់ចេះទៅវ៉ៅចាក់បាក់សាំងទៀតណាទិញជេកទិញជេកទៅអរគុណយារីផងឯងផងឃើញគេឲ្យលុយបងស្រីឃើញឲ្យលុយទៅផ្អែមទេបងមួយឆ្នាំ3000ពីរឆ្នាំហ្នឹង6000តែអាពីរផ្លែនេះឲ្យហើយទៅសួរគួសំទៅមកពីណាមកពីចាក់បាក់សាំង 好，再见。 យនឹងវិញនឹកឃើញអាវាលួចចឹងយើងមិនបាច់យកថង់យកអីទេមកថាបានទៅអាដុំមកទិញកត្រក់មួយហើយទិញកត្រក់មួយទុកដាក់អីវ៉ាន់កត្រក់អាកត្រក់គេលក់ស្លោកវាចូលណាបងឃើញទេឃើញដល់អាកត្រក់ហ្នឹងដាក់ក្នុងហ្នឹងទៅផ្លឹបកន្លែងលុកមួកលុយអើ đầu chăn lá đi xây đá để chê đá cái nhé ôi bộ ơi chân tao lũ tao nó cái nhé săn đi con ấy cho tự nhiên đi mới mà bè để tới chăm mặt đó theo mà ơi mà đi tiếp đó cô tao ពួកម៉ាក់អត់ដឹងថាមកម៉ាក់ដាច់លុយណាម៉ាក់ស្មាននៅ នេះទូរស័ព្ទម៉ាក់យកមកដាក់ក្រោយជើងវល់ណាស្មាមិនចូលទៅ3ថ្ងៃគេគេគេកាត់ទៅអឺតែតែនិយាយមើលម៉ាក់ប្រាប់ម៉ាក់មិនចាំកូន ពួកខ្ញុំស្គាល់ផ្លូវអងវែងគេជូនដែរគេជូនដែរ ថាមកលេងមិនគាត់ថាតាគេគេហៅតាមផ្លូវគេមួយក៏មិនយ៉ាងខ្លាចក្តៅខ្លួនហើយខ្លួនដាក់អីចឹងណាគាត់វាពពូនេះស្លៀកកសែងឲ្យឈោមើលឈោមើលស្រែស្រូវគាត់បាត់មកចឹងចឹងនេះបងអីស្រូវអត់តាក់តាក់ប៉ុណ្ណឹងស្រួលមានត្រីបងណោះ ភ្លៀងហូរហែរបស់គេបានបានខៀវល្អអីហ្នឹងហើយមានទឹកដក់ទឹកអីហើយហើយហើយអញ្ចឹងសបោតែដែកតែក្រាញហ្នឹងហើយកូនតែផ្ទុះហើយដូចដូចវិញអាថៃហ្នឹងបងបើសិនយើងហឺយកមកហឺវាថៃចម្រុះគ្នាហើយយកមកស្លោបញ្ជូទៅដាក់រៀងជូរបន្តិចហើយអឺចង្អាញ់ត្រីកូនត្រីហ្នឹងហើយមានកពឹសមានអីថៃលេងអីចឹងខ្ញុំចូលចិត្តកូនត្រីឲ្យច្រើន មើលវាលួយប៉ិនស្មានឯផ្សារគេអត់មានទេបានតែបានត្រីស្រស់ដែរបើឯងទិញត្រីមើលអ្នកគេទឹកឯងទិញត្រីល្អិតទិញត្រីនៅនេះមានដែរនៅដឹងបើចូលទៅផ្សារទៅផ្សារធានស្វាយនឹងមានអាហ្នឹងឯងចង់ទិញអាត្រីចឹងចឹងមានកូនត្រីគ្រប់មុខហ្នឹងហើយត្រីគ្រប់មុខចឹងមិនបានតែស្រស់ហើយណាយើងធ្វើឲ្យស្អាតមកយើងលោះឡំជូរកាញ់ណាដាក់ឯងមួយឆ្នាំមកសិតកូនត្រីហ្មង អីប្រហែល7ក៏ឬមួយសឹក7ឬក៏ផ្កាពួយ7អីទៅអានេះគេលក់អីគេលក់លក់សាច់កពុកកពុកអីហ្នឹងតាមផ្លូវលក់ផាក់ឡូវអូក៏យាយនេះចាស់ហើយតាក្រុកនេះអូបានមកពីចាក់អីអីចឹងទៅអខ្លាំងតាហ្នឹងហើយហើយខំថាខ្ញុំនឹកសម័យឥឡូវបានដូចចិត្ត ឡង់ថាដែរឃើញមកចាក់បានស្រួយថាដឹកយកចាក់អាចន់សុននឹងដែរអញ្ចឹងណាគេចូលពេលហ្នឹងចាក់ទៀតណាដឹងអីវាដល់វាចាក់ហ្នឹងហើយដល់ចាក់ស្អីទៀតចាជីឡុងក៏មកចេញអីមកតានេះចាក់ទៀតហើយអាហ្នឹងកាពុតគេបន្ថែមហ្នឹងហ្មងវាចាក់3 3ដង4ដងអញ្ចឹងណាសិនអត់ຕົកអត់មានទំនុកចិត្តលើថ្នាំថ្ងៃចង់និយាយថាអីថ្នាំហ្នឹងខ្លាចគីឡូ30អញ្ចឹងទៅអានេះគីឡូអីទៀតហើយនេះ នោះម្ហូបបន្លែហ្នឹងអត់មានត្រីសាច់ហ្នឹងណាត្រីសេបាទត្រីសេបើចឹងចឹងល្អអាកូនត្រីកូនអីចឹងណាអត់ទេបើយើងទិញហើយយើងមានអីដាក់ផ្លាសេវាចូលទៅស្លងាចតន់ហើយពេលមិញគាត់ស្លាប់អត់ទាន់បានគាត់ស្មារយើងចាយអីមកដល់ពេញវិញមួយក៏មិនចឹងណាខ្ញុំថាអត់ទេលឿនម៉េះទាន់ចេញផុតពីព្រៃវែងផងខ្ញុំទៅពីរនាក់ហើយបើគេមិនជូនមកហ្នឹងខ្ញុំស្គាល់ ទៅមកដែរណាហើយបងអាមួយផងខ្ញុំសួរនៅមុខបាយសួរឯចានៅណាដែរថាអត់ទេនៅបងអូនថ្លៃទីបងកធុនហ្នឹងព្រោះមានថ្លៃអូនថ្លៃខ្ញុំអត់នៅដែរទេពីយើងក៏ប្រាប់ពិតភាថាតែយើងនៅម្ដងណាទៅចឹងណាថាអូអាគេទៅមានកិច្ចការមានអីប្រជុំគេស្គាល់ហើយ មើលពេញសងស្រាំងឯងឃើញឃើញអ្នករាយាឈោនេះឈោឈោនោះឃើញមើលមកដែរឯងអើយអាហ្នឹងជ្រូកខាងបងឯងអត់អីណាបើជ្រូកខាងខ្ញុំខ្លាច់ជន់ប្រាំងអញ្ចឹងជ្រូកអីគឺត្រូវហឺហើយ ខ្ញុំនេះខ្ញុំចូលទៅទិញវងវងមើលមានអត់មានមានអីចឹងណាបើមានទិញ1គីឡូអូបាយមិនទឹកទេទិញអីគេទិញប្រហិត3អូច្រើនណាស់ញ៉ាំមិនអស់ហើយមិន យហាស្រូវឲ្យប៉ះភ្លៀងមកអីយកអត់តាន់ហ្មងណាមើលណែស្រូវស្រូវឃើញទេគេហាលគេមើលថាគឺមេឃស្លាប់ហ្នឹងឯងយូរណាយ៉ារីមើលយ៉ាស្គាល់ពេកទៅបើតាថាផ្លូវវៀងវៀង ដាំមកឈប់អានោះដាំតកួនដាំមិនដាំនេះដែរឃើញទេចុះមិនបត់ទៅជិះវិញថាបើកវៀងចុះវៀងឡើងដែរ សេកបងសេកមើលថាសេកញ៉ាំទឹកព្រោះហ្នឹងគេត្រូវការយើងឲ្យញ៉ាំទឹកឲ្យបានច្រើនវាធ្វើឲ្យយើងសេកទឹកហ្មងយើងសេកទឹកណាអរិយខ្ញុំធំតាចាក់ផែកន្លះម៉ោងឲ្យមានបដកម្មស្អីបងហ្នឹងគេធ្វើតម្រូវអញ្ចឹងទៅចាំមើលប្រហែលមួយអាទិត្យទៀតបានដាំ ជ័យលក់បងរក្សាជ័យឃុំរក្សាជ័យអេយារីបើកយឺតហើយយារីលឿនតិចទៅអត់ឯងវាមិនសូវស្គាល់លឿនតិចទៅអត់ទេហើយគាត់ផ្លូវភូមិវាបើកប៉ុណ្ណឹង